តន្ត្រីមីតិជាសាប្រចាំភូមិគុំក្រៅសូមស្វាគមន៍ C. Sam. Music Record. តន្ត្រីនិងវិទ្យាសាស្ត្រប្រចាំភូមិនិគមក្រៅសូមស្វាគមន៍